បែកធ្លាយចេះតែឆ្ងល់បេក្ខនារីម្នាក់នេះមុខស្រដៀងអ្នកស្រីត្រីដាណាម្លេះដល់សម័យខ្លួនទំលាយទើបដឹងការពិតថាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4វគ្គចាត់ audition សប្តាហ៍ទី3បានបញ្ចប់ទៅ កាលពីថ្ងៃទី22ខែឧសភាឆ្នាំ2022 ដោយចម្រាច់បានបេក្ខជនបេក្ខនារីមានសមត្ថភាព ចំនួន23រូបក្នុងចំណោម23រូបនោះអ្នកទស្សនាមួយចំនួន បានចាប់អារម្មណ៍ទៅលើបេក្ខនារីមួយរូបស្ថិតក្នុងវ័យ28ឆ្នាំមានឈ្មោះថាធីចន្ទធា ដោយសារតែច្រៀងដូចចាក់ឌីហើយមុខមាត់ស្រដៀងទៅនឹងអ្នកស្រីត្រីដាណាថៅកែហាងពេជ្រចិត្តធွားទៀតផងបេក្ខនារីមកពីខេត្តបាត់ដំបងរូបនេះបានលើកយកបទចម្រៀងមួយបទដែលមានចំណងជើងថារាត្រីទឹកឃ្មុំ មកបង្ហាញសមត្ថភាពនៅចំពោះមុខគណៈកម្មការដោយគ្រាន់តែចាប់ផ្ដើមច្រៀងភ្លាមសំឡេង ដូចចាក់ឌីសទៅហើយ ដោយច្រៀងបានយ៉ាងពីរោះរណ្ដំផ្អែមស្រទន់ស្ដាប់ហើយចង់ងងុយដេកតែម្ដង ក្រោយច្រៀងបត់ប្រឡងចប់និងទទួលបានការសរសើរហើយនោះបេក្ខនារីម្នាក់នេះថែមទាំងច្រៀងសម្ដែងកាត់សក់បង្កក់សេរី បានយ៉ាងល្អដោយចាប់ដៃគូជាមួយលោកនប់បញ្ញរិទ្ធ ញ៉ាំងឲ្យកម្មវិធីទាំងមូលពោពេញដោយ សំណើចការច្រៀងបង្ហាញសមត្ថភាពរួមនឹងច្រៀងសម្ដែងបន្ថែមបានយ៉ាងល្អនេះមិនធ្វើឲ្យគណៈកម្មការស្ទាក់ស្ទើរក្នុងការផ្ដល់យេសចំនួន4ដល់បេក្ខនារីរូបនេះឡើយងាកមកអ្នកទស្សនាក្រៅពីនាំគ្នាសរសើរថាបេក្ខនារីម្នាក់នេះមានសម្លេងពីរោះដូចចាក់ដីស្រទន់ផ្អែមលួងលោមស្ដាប់ហើយចង់ងងុយដេកនោះ អ្នកខ្លះថែមទាំងចាប់អារម្មណ៍ថារូបនាងមុខស្រដៀងអ្នកស្រីត្រីដាណាទៀតផងពាក់ព័ន្ធទៅនឹងរឿងនេះដែរសូម្បីបេក្ខនារីធីចន្ទធាខ្លួនឯងក៏បានលើកឡើងកាលពីពេលថ្មីថ្មីកន្លងទៅនេះដែរថាខ្ញុំទៅច្រៀងនៅឯណាក៏ឮតែពាក្យថាខ្ញុំមុខស្រដៀង បងស្រីត្រីដាណារហូត បន្ថែមលើនេះក្រោយពីឃើញព័ត៌មាន លើបណ្ដាញសង្គមចុះផ្សាយច្រើនពេកមាន ទាំង YouTube, TikTok, Facebook នោះ បេក្ខនារីមកពីខេត្តបាត់ដំបងរូបនេះបានបញ្ជាក់ពីមូលហេតុមុខស្រដៀង អ្នកស្រីត្រីដាណាថាមកពីខ្ញុំស្រឡាញ់បងស្រីត្រីដាណាខ្លាំងពេកពេលខ្ញុំ តែងខ្លួនឡើងច្រៀង100%ដែលសួរថាខ្ញុំមុខស្រដៀងបងស្រីត្រីដាណាម្លេះចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ